ពេលដែលខ្ញុំអង្គុយចិត្តប្អូនស្រីម្នាក់ដែលគាត់មានពិការភ្នែកគាត់ឮភ្លេងរបាំហើយដល់ពេលទៅគាត់និយាយប្រាប់ថា អូគាត់ចូលចិត្តស្ដាប់របាំណាដល់ពេលទៅខ្ញុំខ្ញុំខ្ញុំរៀងសោកបន្តិចណាជុំស្ដាប់របាំ ចឹងកាលពីថ្ងៃទី19ខែមករា2023យ៉ាងហ្នឹងខ្ញុំបានចូលរួមកម្មវិធីសប្បុរសធម៌ជាមួយនឹងខាងយុទ្ធនាការ Beyond the Game ដែលយើងទៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីដែលជាសាលារៀនសម្រាប់បងប្អូនដែលគាត់មានពិការភាពដូចជាកោថ្លង់ក៏ដូចជាការពិការភ្នែកហើយក៏មានការអញ្ជើញចូលរួមពីសំណាក់បងប្រធានហ៊ុនម៉ាណីក៏ដូចជាបងសុកសបាយណា ក៏ដូចជាមាន influencer ផ្សេងផ្សេងជាច្រើនហើយក្រុមការងារ Beyond the Game ផងដែរគ្រប់បែបលោកទាំងអស់ស្មើនឹង500រៀលហើយអភិការសរុបទាំងអស់គឺនឹងជួយទៅដល់តារា ឡើងទៅកម្ពុជាទាំងអស់ហើយនៅក្នុងកម្មវិធីហ្នឹងយើងក៏បានចូលរួមកុយតុកជាមួយគ្នាញ៉ាំអីជាមួយ គ្នាសំណេះសំណាលគ្នានិយាយ គ្នាពីនេះពីនោះហើយយើងក៏បានបរៀនគ្នាបត់បេះដូងទៅវិញទៅមកផងដែរហើយលើពីនឹងទៀតគឺយើងបានហមជាមួយគ្នានឹងហ្មងគឺថាពួកគាត់ប៉ាកែហមមែនតែនសប្បាយមែនតែនអ្នកនរគ្នាគាត់មើលវីដេអូដឹងហ្មងអើយមកដល់ជើងអាប់ ហ៊ានបានពីនៅក្នុងកម្មវិធីហ្នឹងគឺនៅពេលដែលខ្ញុំអង្គុយចិត្តប្អូនស្រីម្នាក់ដែលគាត់មានពិការភ្នែកគាត់ឮភ្លេងរបាំហើយដល់ពេលទៅគាត់និយាយប្រាប់ថាអូគាត់ចូលចិត្តស្ដាប់របាំណាដល់ពេលទៅខ្ញុំខ្ញុំខ្ញុំរៀង shock បន្តិចណាជុំស្ដាប់របាំព្រោះធម្មតាមនុស្សយើង គឺយើងមើលរបាំយើងទស្សនារបាំយើងអត់ស្ដាប់របាំទេដល់អញ្ចឹងទៅបានខ្ញុំដឹងថាអូការពិតទៅពេលដែលគ្នាពិការភ្នែកទៅគ្នានឹង អត់មើលឃើញរបាំឯប៉ុន្តែគ្នានឹងស្ដាប់របាំហើយគ្នាស្មើសម័យនៅក្នុងការរួមនឹងយ៉ាងម៉េចយ៉ាងម៉េចនៅក្នុងខួរក្បាលរបស់គាត់តែពេលឮគាត់និយាយពាក្យថាស្ដាប់របាំវាធ្វើឲ្យខ្ញុំ like ហៀងភ្ញាក់ផ្អើលដែរហើយមើលមកវា reflect ទៅក្នុងជីវិតតខ្លួនរបស់យើងថាពួកគាត់ហៅកົບវិធីនៅក្នុងការបន្តររៀនមានជីវិត ទោះបីជាគាត់មានពិការភាពគាត់បាត់បង់អីមួយនៅលើរាងកាយរបស់គាត់ហើយសម្រាប់ឲ្យយើងវិញយើងមានគ្រប់យ៉ាងប៉ុន្តែយើងគ្រាន់តែជួបវិបត្តិអីតិចតួចសោះយើងចង់ផ្ដាច់ជីវិតយើងឆោលយើងអត់ព្រមបត់បែនទៅតាមជីវិតរបស់យើងដើម្បីឲ្យជីវិតយើងល្អប្រសើរជាងមុនពួកគាត់ពួកគាត់មើលអត់ឃើញអញ្ចឹងហើយគាត់បត់បែនជីវិតរបស់គាត់ថាគាត់ចូលចិត្តស្ដាប់របាំណា ដល់គ្រាន់ខ្ញុំលើពាក្យចូលចិត្តស្ដាប់របាំខ្ញុំឡើង shock ហ្មងខ្ញុំឡើងចង់ស្រក់ទឹកភ្នែកហ្មងពួកគាត់នៅក្មេងណាហើយអ្នកខ្លះមិនមែនកើតមកភ្លាមមើលអត់ឃើញភ្លាមឯគឺ ពួកគាត់ចាប់ដើមបាត់បង់ vision របស់គាត់បាត់បង់ការមើលឃើញរបស់គាត់ម្ដងតិចម្ដងតិចកំឡុងពេលដែលគាត់បាត់បង់ដបងដបងហ្នឹងខ្ញុំគិតថាវាពិបាកទួយកសម្រាប់គាត់បើសិនជាខ្ញុំក៏ខ្ញុំពិបាកទួយកឬបើសិនជាខ្ញុំដឹងថាថ្ងៃអនាគតទៅខ្ញុំនឹងមើលអត់ឃើញឬក៏អីចឹង តែពួកគាត់ពេលដែលគាត់ដឹងរឿងហ្នឹងហើយគាត់បាក់ទឹកចិត្តទេគាត់បែរជាមានកម្លាំងចិត្តហើយគាត់ចេះបត់បែនជីវិតរបស់គាត់ទៀតចឹងវាពិតជាអីមួយដែលយើងគួររៀនពីពួកគាត់ចឹងខ្ញុំពិតជាអរគុណ Beyond the Game មែនតើដែលផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងកម្មវិធីហ្នឹងហើយបានរៀនសូត្រពីកម្មវិធីហ្នឹងអីដែលខ្ញុំរៀនសូត្របានហ្នឹងគឺថាចេះបត់បែនតាមជីវិតហើយមិនងាយនឹងបោះបង់ជីវិតខ្លួនឯង ដូចពួកគាត់អញ្ចឹងខ្ញុំប៉ັດជាសរសើរពួកគាត់មែនតែនថាទោះបីជាមានរឿងអីកើតឡើងនៅក្នុងជីវិតក៏ដោយក៏ពួកគាត់អត់បោះបង់ជីវិតគាត់ហើយគាត់នៅតែបន្តខំប្រឹងដើម្បីរស់រានមានជីវិតហើយបានហ៊ានបានសោតបន្តទៀតដើម្បីជួយទៅដល់សង្គមរបស់គាត់នៅក្នុងថ្ងៃអនាគតក៏ដូចជាជួយទៅដល់អ្នកដែលមានបញ្ហាដូចគាត់នៅថ្ងៃអនាគតអញ្ចឹងខ្ញុំពិតជា appreciate មែនតែនហើយ វាជាមេរៀននៅក្នុងជីវិតមួយដែលខ្ញុំទទួលបាន ពីកម្មវិធីមួយហ្នឹងចឹងបន្ទាប់ពីការចែកកាដូឲ្យពួកគាត់ហើយពួកយើងក៏បានលេងហ្គេមដែលខាង Beyond the Game មានរៀបចំឲ្យហើយចំណែក Debra វិញគាត់ក៏បានចូលរួមលេងបាល់ទះជាមួយនឹងបងប្អូនដែលគាត់មានពិការភាពហ្នឹងចឹងឃើញថាពួកគាត់ទោះបីជាពិការក៏ដោយក៏អាចលេងកីឡាបានដែរយើងឃើញថាគាត់ក៏ប្រកែដែរហើយពេលឃើញអូនលេងជាមួយក្តៅហ្នឹងយកទឹកឲ្យអូនញ៉ាំទៅចឹងណា ចឹងមុននឹងបញ្ចប់វីដេអូហ្នឹងយើងក៏បានប្រកួតគ្នា នៅក្នុងការបត់បេះដូង1 2នាក់ដែលតំណាងឲ្យចិត្តមួយថ្លើមមួយអឺឥឡូវស្វាគមន៍សូមណែនាំខ្លួនមកខ្ញុំឈ្មោះដាភីសុសដាភីខ្ញុំឈ្មោះឌីណាឌីណាខ្ញុំឈ្មោះបន្លេងខ្ញុំឈ្មោះដេប្រាហើយយើងចិត្តមួយថ្លើមមួយរួមគ្នាបត់ប៉ណ្ណាំងគ្នាដាភីមួយឌីណាខ្ញុំមួយដេប្រាមើលបត់ណាគេលឿនជាងហើយ ស្អាតជាងអូខេបងឯងចាំជួយដាក់បន្ទុឲ្យតោះ1អូខេ1 2 3តែចាំបងហើយហើយហើយលោកសាមីចិត្តមួយស្រាវមួយអូយកូនណា អូខេអរគុណច្រើនដាក់ភីដែលបានចូលរួមលេងជាមួយស្អាតអត់ប៉ុណ្ណឹងស្អាតស្អាតស្អាតមកសមើបាត់ដាក់ភីវិញសមើបាត់ដាក់ភីវិញអូខេអរគុណអរគុណអរគុណដែលបានចូលរួមចឹងយើងនឹងបែកកតាកម្មមលៀនបេះដូងទៅអត់ហើយបើគាត់ចង់ចូលរួមបាត់បេះដូងយើងគាត់ទៅរកយើងនៅណា យុទ្ធនាការរបស់យើងគឺមានសកម្មភាពជាច្រើនហ្នឹងហើយហើយជាពិសេសពេលដែលមានបុណ្យជាតិអីចឹងគឺតែឃើញយុទ្ធនាការ Beyond the Games ទៅអីចឹងអ្នកទាំងអស់គ្នាអាចហៅស្តង់របស់យើងមកចូលរួមមួយយើងបាត់បេះដូងមួយយើងពីព្រោះអានេះគឺជាឯកតកម្មមួយដែលយើងក្រុងបែកហ្មងហើយបើសិនជាអ្នកទាំងអស់គ្នាចង់នឹងថា Beyond the Game ទៅដល់ណាទៅដល់ណាអាច follow Instagram ឬក៏ Facebook page ទៅពេលដែលគាត់ post story ផងអីយើងបានដឹងហើយថា គាត់កណាហើយយើងនឹងអាចបាន ចូលរួមអញ្ចឹងកុំភ្លេចចូលរួម ជាចំណែកមួយនៃការបំបែកអកតកម្មបត់បេះដូង Origami ហ៎គេមិនគីមីនីតូណា Origami ហ្នឹងហើយចូលរួមទាំងអស់គ្នាអូនិយាយកណាគ្នាមែនចិត្តមួយឡើងមួយដែរបេះដូងលោកគ្រូជួយពីណានិយាយសោះចង់អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូហ្នឹងបើចូលចិត្តកុំភ្លេចចុច like ចុច share ឲ្យបុលេងផងហើយជួបគ្នានៅក្នុងវីដេអូក្រោយកុំភ្លេចចូលរួមជាមួយនឹងយុទ្ធនាការ Beyond the Game អរគុណច្រើនបាយបាយ